បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅ array នៅក្នុង C program មកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នា array អឺគឺជាអ្វីសំណួរសួរថា array គឺជាអ្វីអឺសម្រាប់ខ្ញុំ array គឺជាអថេរមួយប្រភេទដែលមានលក្ខណៈប្លែកនៅត្រង់ការស្តទុកតម្លៃតាមរយៈ in index អញ្ចឹង array យើងអាចហៅបានថាជាអថេរមួយប្រភេទដែលអាចស្តទុកតម្លៃបានច្រើនតាមរយៈ in index បាទអញ្ចឹងបើសិនជាយើងមើលទៅតាមរូបយើងឃើញថា array ដែលមានទំហំស្មើ5អឺនោះយើងនឹងបាន index របស់វាចាប់ពី0រហូតទៅដល់4អញ្ចឹងមានន័យថាវាទទួលបាន ចំនួន5ធាតុចំនួន5ធាតុនៅក្នុងមេរៀន array យើងនឹងនិយាយអំពីរបៀបនៅ ក្នុងការធ្វើការរបស់ array ការប្រកាស array ការផ្ដល់ធាតទៅឲ្យអារេហើយនឹងមានឧទាហរណ៍ដើម្បីផ្ដល់នៅកន្លឹះអឺតកតងជាមួយនឹងអារេឥឡូវយើងបន្តទៅមើលអំពីនិយមន័យរបស់អារេបាទចឹងអារេគឺជាអថេដែលស្ទរតម្លៃបានច្រើនចឹងអារេគឺជាអថេមួយប្រភេទដែលអាចស្ទរតម្លៃបានច្រើន តាមរយៈ index របស់វាឧទាហរណ៍ថាយើងមាននៅ array មួយឈ្មោះថា data ដែលអាច store តម្លៃបានចំនួន100អញ្ចឹងបានន័យថា array ដែលយើងធ្វើការប្រកាសនេះតម្លៃរបស់វាយើងធ្វើការ set ឬក៏ផ្ដល់ទៅឲ្យវាបានចំនួន100ដង ចឹងអាច array នៃ0ស្មើនឹងតម្លៃណាមួយទៅ array នៃ1អាចស្មើនឹងតម្លៃណាមួយទៀតចឹងតម្លៃរបស់វាផ្សេងផ្សេងគ្នាទៅតាមរយៈ index របស់វាបាទឥឡូវយើងមើលរបៀបនៅក្នុងការប្រកាស array នៅក្នុង C program របស់យើងអញ្ចឹងទី1គឺវាមិនខុសអំពីអឺ ការប្រកាសនៅ variable ទេ មានន័យថាយើងធ្វើការកំណត់នៅប្រភេទទិន្នន័យរបស់វាដែលយើងឲ្យឈ្មោះថា data type បន្ទាប់មកគឺឈ្មោះរបស់ array បាទគឺឈ្មោះរបស់ array អឺត្រង់នេះប្លែកពី variable ត្រង់ថា វាត្រូវមាននៅវិមាត្រឬក៏មាត្ររបស់ array ឧទាហរណ៍ថា យើងមាន array មួយឈ្មោះថា mark អឺចឹងយើងនឹងសរសេរនៅ data type array name បន្ទាប់មកគឺ in index ដែលយើងហៅថា array size ហ្នឹងគឺ index អញ្ចឹង float គឺជា data type mark array name លេខ5នៅក្នុង knip គឺជាទំហំនៃ array អញ្ចឹងយើង ធ្វើការប្រកាស អឺ array មួយដែលមានឈ្មោះថា max store តម្លៃបានចំនួន5ឥឡូវយើងមើលរបៀបនៅក្នុងការផ្ដល់តម្លៃទៅឲ្យ array បាទ array 5វិមាត្រមានន័យថាវា store តម្លៃបានចំនួន5ដងចឹង array នៃធាតុទី0របស់វាស្មើនឹង19 array នៃធាតុទី1របស់វាស្មើ10 array នៃធាតុទី2ស្មើនឹង8 array នៃធាតុទី3ស្មើនឹង17 array នៃធាតុទី4ស្មើនឹង9អញ្ចឹងបានន័យថាតម្លៃរបស់វាផ្សេងផ្សេងគ្នាទៅតាមរយៈ in index បាទយើងអាចផ្ដល់តម្លៃឲ្យវាតាមរយៈនេះបានបានន័យថា array mark របស់យើងនឹងវាមាននៅតម្លៃរបស់វា19 10 8 17 9អត្តន័យរបស់វាគឺស្មើនឹងខាងលើ បានន័យថា array នៃ0រហូតដល់ទៅ array ទី4ស្មើនឹង9ចុងក្រោយហ្នឹងឥឡូវយើងមើលនៅឧទាហរណ៍ខាងក្រោមនេះមួយពាក់ព័ន្ធជាមួយនឹង array បាទ array ហើយយើងយក array មក apply ជាមួយនឹង for loop ដើម្បីឲ្យវាចាប់យកតម្លៃដែលយើងផ្ដល់ទៅឲ្យហើយនឹងទាញតម្លៃដែលយើងផ្ដល់ទៅឲ្យមកបង្ហាញនៅលើ screen វិញចឹងគេមាននៅ array បាទគេមាននៅ array របស់យើងនឹងចំនួនអឺ5បានន័យថា int value 5បានន័យថា array អឺ value នឹងគឺមានតម្លៃ5 គេឲ្យយើង enter file integer បានន័យថាបញ្ចូលលេខចំនួន5ដង for i ស្មើ0អាចតូចជាង5អាចបូកបូកអញ្ចឹងវានឹងធ្វើការ scan នៅតម្លៃ array របស់យើងហ្នឹងបានន័យថា i នៃ0មានន័យថា value នៃ0យើង scan តម្លៃម្ដង value នៃ1យើង scan តម្លៃម្ដងរហូតដល់ value នៃ4យើងធ្វើការ scan តម្លៃម្ដងទៀត បន្ទាប់មកវានឹងធ្វើការ display integer បាទឥឡូវយើងចាប់ផ្ដើម set តម្លៃ array ថាថ្មី array នៃ0អឺវានឹងចាប់ផ្ដើមបោះ value នៃ array 0របស់យើងមកអឺ array នៃ0គឺយើងបញ្ចូលលេខប្រមាណវានឹងបង្ហាញលេខប៉ុណ្ណោះអូខេឥឡូវយើងនឹង ចូលទៅឧទាហរណ៍ទាំងអស់គ្នានៅក្នុង deal ឥឡូវយើងចូលមកដល់កម្មវិធី Deal បាទខ្ញុំសូមចាប់ផ្ដើមចុចទៅលើ New យើងយក Source File ឥឡូវអ្វីដែលយើងត្រូវសរសេរគឺយើងត្រូវ include នៅ stdio.a តបមកគឺយើងសរសេរនៅ int main uh, return 0 return 0 បាទត្រង់នេះគឺយើងត្រូវធ្វើការប្រកាសអថេររបស់យើងដែលអថេររបស់យើងនឹងគឺមានចំនួន2គឺ int i ហើយយើងមួយទៀតមកគឺ float បាទខ្ញុំសូមតាងចុះគឺ int value int value ដែលយើងមានចំនួន5 5ធាតុ បាទអញ្ចឹងគេឲ្យយើងធ្វើការបញ្ចូលនៅតម្លៃចំនួន5ដងអញ្ចឹងយើងធ្វើការបញ្ចូលបាទយើងថា please អញ្ចឹងយើងដាក់ print s អញ្ចឹងដាក់ថា please enter file number បាទយើងអាចសរសេរថា please enter file number បន្ទាប់មកយើងនឹងធ្វើ loop មួយដើម្បីឲ្យវា scan តម្លៃ array នៃធាតុទីសូន្យរបស់យើងហ្នឹងអញ្ចឹងខ្ញុំនឹងប្រើ for i ស្មើនឹង0 i តូចជាង5 i បូក i បូកបូកនៅពេលនេះយើងនឹងធ្វើការ print print s មួយមកដាក់ថា inter inter value và inter value chân inter value out à, uh, out element phía rồi và element i ស្មើនឹងភាគរយ đi គេបៀសមួយមកគឺគឺអាយចង់ដឹងថាតើធាតរបស់អាយនៃសូននេះវាស្មើនឹងប៉ុន្មានបន្ទាប់មកយើងនឹងធ្វើការ scan scan s scan s ភាគរយភាគរយ d ក្បៀសវាមួយមកក្បៀសវាមួយមកគឺ value value នៃនៃ i បាទអញ្ចឹងគឺវាចាប់បាន array នៃ i i របស់យើងស្មើ0វានឹងធ្វើការ scan តម្លៃ i នៃ0នេះអូខេបាទឥឡូវយើងសូមកែត្រង់កន្លែងនេះដើម្បីដាក់អឺ ភាគរយបាទគឺដាក់ភាគរយ D ហើយយើងចុចវាមួយទៅដើម្បីឲ្យវាចាប់ថា0 value បាទ value value value i value cable UI បាទឥឡូវយើង scan តម្លៃចូលបានហើយគឺយើង scan បាទគឺខ្ញុំដាក់សញ្ញានឹងអឺ scan នៅ value របស់យើងគឺវានឹង load លេខ0 value i ស្មើប៉ុន្មានលេខលេខអឺ 1 value i ស្មើប៉ុន្មានយើងនឹងធ្វើការបញ្ចូល ចំនួន5ដងបាទបន្ទាប់មកយើងអាច print print តម្លៃមក display បាទដាក់ថា display display value array display value of array of array okay ចឹងត្រង់នេះយើងអាចចុះបន្ទាត់បាទឥឡូវយើងចង់បោះតម្លៃ array មកវិញបានន័យថាពី array នៃ0 array នៃ1 array នៃ2រហូតដល់ array នៃ4យើងហ្នឹងអញ្ចឹង for i ស្មើនឹង0 i តូចជាង5 i i តូចជាង5 i បូក បូកបូកអូខេ i បូក i បូកបូកបន្ទាប់មកយើងនឹងធ្វើការ print print s ហើយយើងដាក់ថា value value i ស្មើនឹងភាគរយ d ក្បៀសមួយមកគឺ value i នៃ i value នៃ i បាទឥឡូវយើងចាប់ដើមសៀវវាមកហើយខ្ញុំដាក់ថា example array 1ហើយយក scissor file ហើយយើងសៀវវាមកអូខេឥឡូវយើងចាប់ផ្ដើម run បាទត្រង់នេះគឺអត់បានចុះបន្ទាត់មានន័យថាខណៈពេលដែល i របស់យើង ចាប់ផ្ដើមពី0ទៅហើយបាទអញ្ចឹងកន្លែងនេះយើងអាច slash n មួយមក slash n ឬខេឥឡូវ slash n ដើម្បីឲ្យងាយស្រួលមើលបាទសូម run សារថ្មីបាទឥឡូវខ្ញុំឧទាហរណ៍ថា value i នៃ0ខ្ញុំដាក់5 10 15 20 25ចឹងវា display value of array មកវិញគឺ i នៃ5 i នៃ10 i 20 i 15 25គេបាទនេះគឺការហៅ array ក៏ដូចជាការ set តម្លៃទៅឲ្យ array អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ